ក៏អាចស្រឡាញ់ខ្លាំងណាស់ I love you I miss you baby ក្រុមយទីពេលខ្ញុំបងអារម្មណ៍នៅមិនសងក្នុងបេះដូងនឹងបងនឹងចង់ប្រាំថាអូនត្រូវការបងណាស់មកហើយនឹងមាត់បងបើជាគួយចង់ kiss លោកនេះគ្មានបរងនៅល្អជាងបងក្នុងបេះដូងមានតែស្នួនឡើងពូលហើយថ្លៃណាស់ ផ្សេងៗកុំលេងនឹងអ្នកណាក្រៅពីមិនជីវ៉ាហាមិនឲ្យអ្នកណា